ស្រលាញ់គេពិបាកណាស់គ្មានឱកាសអាចបានស្និទ្ធស្នាលត្រឹមជាមនុស្សសាមញ្ញធម្មតាគេមិនចាប់អារម្មណ៍យើងឡើយ ចង់ក្បែរគេគេចង់ចង្អើយគ្រប់ពេលឆាតទៅមិនសូវចង់រីបឡាយទោះដឹងគេធុញហើយមុខក្រាធ្វើមកយើងគ្មានវាសនាអើបែកតាក្នុងសបិនមកក្រងគ្រប់ នាទីគ្រប់ម៉ោងនឹងគេខ្លាំងណាក្នុងដូចយើងអន់គ្រប់យ៉ាងពើគ្មានសំណាងហើយនឹងឱកាស គេគេចង់ចងាយគ្រប់ពេលឆាតទៅមិនសូវចង់រីប្លាយទោះដឹងគេធុញហើយមុខក្រៅមើលមកយើង ល្បិនមកក្រងគ្រប់វិនាទីគ្រប់ម៉ោងនឹងគេខ្លាំងណាមនុស្សដូចយើងអន់គ្រប់យ៉ាងទើបគ្មានសំណាងហើយនឹងឱកាសដឹងច្បាស់ថាមិនអាចទៅរួចទេព្រោះមនុស្សដែលគេប្រាថ្នាជាសង្សារមិនមែនរូបយើងទេ បិណ្ឌមកក្រងគ្រប់វិនាទីគ្រប់ម៉ោងនឹងគេខ្លាំងណាស់